មានបញ្ហាមួយដែលខ្ញុំគូតែត្រូវបានលើកនៅទីនេះហើយដែលបានប្រគល់ការងារនេះឲ្យអាដាមអ៊ុតសំហេងនិងអាដាមអូនប៉ុននិរតសភាពការសេដ្ឋកិច្ចពិភពលោកមិនល្អទេទាំងនៅអាមេរិកទាំងនៅអឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបនិងតែម្ដង វាបញ្ហានៅពេលនេះពិតមែនតែវាមិនធ្លាក់ចុះធ្ងន់ធ្ងរក៏ប៉ុន្តែ វាបានកើតបញ្ហាធំណាស់ធំណាស់អតិផរណាទូទាំងសកលលោកធ្វើឲ្យមនុស្សដែលមាន ប្រាក់ចំណូលនោះខាតបង់យ៉ាងធ្ងន់ អញ្ចឹងទេស្ថានភាពនេះ ការបញ្ជាទិញពីខាងក្រៅមកក្នុងប្រទេសរបស់យើងពិសេសតកតងជាមួយនឹងសម្លៀកបំពាក់ស្បែកជើងត្រូវបានកាត់បន្ថយនៅចាំបានទេនៅក្នុងឆ្នាំ2008វិបត្តិសេដ្ឋកិច្ចសកលបានចាប់ផ្ដើមជាមួយនឹង វិបត្តិចាប់ផ្ដើមពីអាមេរិកឈានចូលទៅអឺរ៉ុបការបាត់បង់ប្រាក់ចំណូលរបស់នៅអាមេរិកនិងនៅអឺរ៉ុបបានប៉ះពាល់យ៉ាងធ្ងន់ចំពោះតំបន់ផលិតទាំងនៅបង់ក្លាដេសទាំងនៅកម្ពុជាទាំងនៅវៀតណាមនៅប្រទេសដទៃទៀតនៅការបញ្ជាតិចដោយសារតែអ្នកទាំងនោះបាត់បង់ប្រាក់ចំណូល បាត់បង់ប្រាក់ចំណូលពេលនោះយើងប្រាក់បរិបត្តិចំណូលខ្ញុំនិយាយជាឧទាហរណ៍ថាមនុស្សម្នាក់ធ្លាប់ទិញអាវក្នុងមួយឆ្នាំ3កាព្លេដោយសារប្រាក់ចំណូលធ្លាក់ចុះគេនៅទិញតែមួយកាព្លេទេចឹងតម្រូវការទីផ្សាររបស់ គេក៏មានការធ្លាក់ចុះនៅក្នុងប្រទេស ដែលមានបញ្ហាជាពិសេសអឺរ៉ុបតាមរ៉ុបអញ្ចឹងបើនៅតម្រូវការក្នុងប្រទេសដែលមានបញ្ហាធ្លាក់ចុះហើយតម្រូវការបញ្ជាទិញពីយើងក៏ធ្លាក់ចុះដែរធ្លាក់ចុះដែរឆ្នាំ2008 2009យើងក៏បិទរោងចក្រមួយចំនួនហើយយើងក៏បង្កើតឲ្យមាន កម្មវិធីបដិបដាលវិជ្ជាជីវៈរួចហើយយើងបង្កើតមុខរបរថ្មីឲ្យប្រជាជនយើងកម្មករយើងបានច្រើនណាស់ដែរកាលពីពេលនោះណាហៅថាកម្មវិធីស្អីនោះកម្មវិធីវិជ្ជាជីវៈដែលចូលនោះបាទមូលនិធិសម្ដេចដេជោសម្រាប់ការប្រវត្តិវិជ្ជាជីវៈ យើងស្វែងត្រង់កម្មករកម្មការនេះរបស់យើងបែបនេះដល់មកអារែងកូវីដ2000ឆ្នាំ2000និង2021សង្វាក់ផលិតកម្មនិងការបញ្ជាទិញក៏ដូចជាការដឹកជញ្ជូនការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់ប្រទេសរបស់យើងគឺ មានការលំបាកចឹងរោងចក្ររាប់រយរោងចក្រដែលត្រូវបិទរាប់រយរោងចក្រដែលត្រូវបិទតម្រូវឲ្យយើងរៀបចំនៅកៅថាការឧបត្ថម្ភចំពោះកម្មករកម្មការនេះ ដែលរោងចក្រត្រូវបិទទៅព្យួរពេលនោះ យើងប្រើវិធានការរដ្ឋអន្តរាគម40ដុល្លារម្ចាស់រោងចក្រ30 30 30យើងបើប្រើនៅវិធីនេះឥឡូវខ្ញុំបានទទួលនៅរបាយការណ៍អំពីសហជីពមួយដែលបានស្គាល់លេខ WhatsApp របស់ខ្ញុំបានបញ្ជូនសារទៅខ្ញុំសំឡងពោថាឥឡូវនេះ ចំនួនរោងចក្រដែលជួមានការកើនឡើងដែលកម្មកកម្មការនេះសំណូមពរឲ្យមានការគេថាជួយអន្តរាគមខ្ញុំបានបញ្ជូនបញ្ហានេះទៅឯកឧត្តមអ៊ុតសំហេងនិងឯកឧត្តមអ៊ុំប៉ុននិរតចឹងពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះវាមិនច្រើនដូចសម័យកូវីដទេ ចឹងសម្រាប់កម្មករដែលព្យួរការងារយើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោគចាស់ដោយយើងធ្វើដោយសម័យកូវីដរដ្ឋាភិបាលរាជរដ្ឋាភិបាល40ម្ចាស់រោគចាស់30ហើយគួរត្រូវបានអនុវត្ត ចាប់ពីខែមេសា បើឥឡូវវានេះហើយវា វាផុតហើយកែនេះអញ្ចឹងត្រូវរស់រន់ពិភាក្សាជាមួយនឹងម្ចាស់រោងចក្រតែត្រូវបិទដើម្បីដាក់ចេញនៅ អន្តរាគមដាក់ចេញនៅអន្តរាគមយើងបានអន្តរាគមតាមរយៈក្រសួងអំបញ្ញមិញដែលខ្ញុំជឿតមើលនៅក្នុងនេះ តាមរយៈក្រសួងសង្គមកិច្ចអំពីអ្នកដែលរងគេហៅថា គ្រួសារក្រីក្ររងគ្រោះក្នុងកូវីដជុំទី12លើកទី2ក្រន់តែអ្នកដែលទទួលចំណាយលើយើងនិយាយរួមយើងទទួលអាខែកុម្ភៈ ខែកុម្ភៈនេះអស់123,000លាននិយាយលេខគត់123,000លាននេះគឺមានទំហំស្មើជាង40លានដុល្លារហើយបើគិតពីពេលដែលយើងចាប់ប្រាំរហូតមកដល់ពេលនេះអស់3លានដុល្លារ 3លានលាន3លាន9សែន75000លានយកលេខនឹងទៅគិតអញ្ចឹងយើងគិត1លានលានស្មើនឹង250លានដុល្លារអញ្ចឹងបើយើងមក 10,000លាន10លានលានណែអាមកមកលានលានអានេះវា39លានចឹងយើងបានបញ្ចេញនៅតាមច្រកនេះអស់ថវិកាប្រមាណជា1200លានរួចស្រេចទៅហើយ